បាទអឺឃើញហ៎បានបានអីគេបានបានអាវតាមួយធ្វើស៊ីផ្លូវចិត្តឆៃអីឃើញអ่าទៅទៀតប៊ុចបានមួយហើយបាន recall ទៅខ្ញុំចាប់តែប៉ុណ្្នឹងហើយអ្នកទាំងគ្នាហើយបន្តមកខ្ញុំចូលទៅលេងណាហើយជាមើល ឥឡូវចឹងយើងចាប់5000ហើយមុនក៏បានមិនបានចាប់5000ហើយមុនមកចាំខ្ញុំបញ្ជាឲ្យ diamond វាផុសមកទៀតបាទមិនមកចាំខ្ញុំសេរីស្រឡាំងដែរខ្ញុំចាប់អស់7000ងាប់អត់ប្រូច្រើនឡើងឡើងច្រើនមែនប្រូច្រើនមែនខ្ញុំអស់100ដុល្លារ ខ្ញុំអត់មើលទេទៅទៀតនេះបើបាន skin ហ្នឹងខ្ញុំឲ្យ10000 star ញយដឹងច្បាស់ទៀតសាក់ដឹងច្បាស់អញ្ចឹងខ្ញុំឃើញគេចាប់នៅក្នុងនេះអ្នកដែលសំណាងដូចជាអស់4000ឯមុនបាទខ្ញុំឃើញនៅក្នុង YouTube ណាស្រុកគេបាទស្រុកគេ តែឃើញមួយចំនួនធំ គឺអស់ច្រើនណាស់បាទអស់ច្រើនមែនតើ ចឹងវាអត់អស់តិចទេអស់ច្រើនមកអ្នកសិតរបស់អត់ប្រយោជន៍អូខេនេះសអត់របស់សអត់របស់អត់ប្រយោជន៍ និយាយទៅវាវាសិតតែគិតគូរហើយអស់ហើយ5000ឯមុនឥឡូវខ្ញុំមិញ3000ជាងឥឡូវយើងថែមទៅ5000ហ្មងអីមិនឡើយគួរតែថែមហ្នឹងមើលទៅឬក៏ចាំពេលក្រោយហ្មងទៅដឹង skin មួយមួយសឹងថាលុយបើយើងគិតលុយខ្មែរវិញមកកណោណាបន្តិចណាច្រើនមែនតើអឺអស់លេងនេះសាល់តែ200ជាងចានេះកន្លែងអីគេនេះអានឹងកន្លែងអីគេអូកន្លែងយើងខ្លែមែននោះបានបាន600ជាងហើយ1500អឺអត់ឲ្យទេតាមើលអត់ឲ្យទេ ចំណុចអាក្រក់បណ្ដោយណាចឹងហើយអ្នកទាំងអស់គ្នា skin ចាប់មួយមួយគឺចំណាយលុយអស់ច្រើនខ្លាំងណាស់ប៉ុន្តែនៅពេលដែលយើងលក់វិញហេតុអីបានត្រូវបន្ទាបតម្លៃ account ខ្លួនឯងរហូតដល់ថ្នាក់ខុសពីការគិតឆ្ងាយដោយសារអ្នកណាគេដោយសារអ្នកទាំងអស់គ្នា បាទមិនដោយសារខ្ញុំទេអ្នកទាំងអស់គ្នាចង់លក់បានចង់លក់បានខ្ញុំអត់ខ្វល់ទេសំខាន់ខ្ញុំដឹងថាខ្លួនខ្ញុំដឹងថាគិតសេវាវាម្ចាស់ hero ទេអញ្ចឹងមកខ្ញុំអត់ចង់ឲ្យ account វាធ្លាក់ថ្លៃខ្លាំងណាប៉ុន្តែនេះដោយសារអ្នកទាំងអស់គ្នាលក់ខ្លួនឯងទេបាទ ចឹងអ្នកខ្លះគាត់លក់ចោលហ្នឹងទៅគាត់លក់ថោកថោកមែនតើងាប់បាត់ហើយ800ជាងទៅបាទយើងមានសង្ឃឹមទេបាទ800នេះជាងហើយបាទអូសេតមែនតើអត់បានទេឈប់ចាំតិចអ្នកនរអស់គ្នាខ្ញុំសុំបិទ trim plate ចាំមក plate បាទមិនអរភ្លៀងមែនតែនហើយបាទរត់សាកាអត់តាន់ឡើយអូខេតោះទៀតយើងជ្រុលប៉ុណ្ណេះហើយចាប់តោះបានហ្នឹងខ្ញុំអស់100ដុល្លារក្ដាំងក្ដាំងអត់បានមែនអីរឹងម៉េះសួរយើងរឹងម៉េះងាប់បាត់ហើយ85ទៅមកនិយាយទេ ខ្ញុំអស់100ដុល្លារបាទអូខ្ញុំតថាត្រូវចាប់ហើយវាខុសត្រូវតិចតួចត្រូវតែចាប់ហើយយើងជ្រុលអីអញ្ចឹងបាទអញ្ចឹងឥឡូវយើងបាន1040ហើយអ្នកទាំងអស់គ្នាហើយ diamond យើង ចាប់បានតែ2ដកម្ដងទៀតនេះតាមមើលមែនតែម្ដងទៀតម្ដងទៀតមែនគេដាក់ក្រក់ចុយទៀតតែតានេះឡើងដុំវាអត់ឲ្យយើងហ្មងតតែយើងចាប់ឲ្យបានហ្មងអីពេលឡើយអត់យល់ទេអីចឹង ធ្វើស៊ីចុះយាអាណៃឃើញអើសាំកាហេបណ្ដោយនេះ100ជាងហើយចាប់អត់បានទៀតមិនអាចដាក់ថែមទៀតកំត់ធ្វើស៊ីផ្លេចចិត្តមែនតែមិនបាច់និយាយដាក់ទៀតគោឆុយតែអស់ម៉ានអស់ទេលេងខ្វល់ហើយបណ្ណេះហីលេងខ្វល់ហើយលេងខ្វល់ហើយអស់ម៉ានអស់ចាប់តបានហ្នឹងវាមិនដែលទេម្លឹងម្លឹងលោកព្រះម្លឹងម្លឹង ហើយដល់ពេលយើងចាប់បានហើយយើងកុំលេងអាហ្នឹងទៀតយើងទៅលេងឈូវិញឈូ KS អស់លេងខ្វះ8ដងទៀតគាត់ខ្វះ8ឯងឥឡូវយើងចាប់ចាប់អា50ក៏មិនបានណាមើលទៅ ចាប់អា50ដែរបិចឥឡូវសូមចាំអាផ្លេតសិនណាបងប្អូនចាប់50ទៅមិនបាច់ចាប់ទេប្រូចាប់អានោះទុក diamond សល់ខ្លះទៅវាមិនអីទេលោវាអត់បានទៀត ឆេងណាប្រហែលមើលអត់បានឆេងគ្រាន់ហើយនេះមើលមើលម្លឹងម្លឹងចាំទៀតខ្ញុំកំពុងហៅ diamond ឲ្យវាចូលមកសិន50បានបងដាក់50អី52ចុយ2ដងបានចុយអ្នកហៅហៅម្លឹងម្លឹងលោក50បានជឿមើលទៅចាប់50 50ទៅបាន អាបើសិនជាបាន2 2ទៅមិន7ឥឡូវយើងចាប់50ក៏បានដែរប្រូធ្វើស៊ីផ្លូវចិត្តហ្នឹងតោះចាក់50ចឹងប៉ប៉ប៉ប៉ប៉ឌុំវាបានម្ដង12អីហ្នឹងឥឡូវគិតទៅវាបានម្ដង12 2 2រហូតចឹងហ្នឹងទៀតអឺ គេឡើងដៃមិនមកឡើងមកបាត់ហ្នឹងពីវអឺលើក្បាត់ហេះចាប់និយាយបាត់លើលើក្បាត់លើក្បាត់អូខេអញ្ចឹងឥឡូវយើងស្អីគេហ្នឹងអានឹងគេហៅអីគេនេះអីគេហ្នឹងរត់ទៅណាកែរត់បានឆ្ងាយហ៎ គ្រប់ហើយចយយ៉ាអើយ skin មួយមួយលេខសាក់ចឹងចឹងឯងមិនមិនទៅទេផ្អើលចៃបាត់តោះចូលវាយបណ្ដោយណាមិនគិតច្រើនទេ BC sin sin 2ឯងមកចូលមកតោះឲ្យខ្ញុំលេង skin ហ្នឹងឬយ៉ាងម៉េចខប់សេរីរីរីបាត់ហើយមិននៅទេចង់ក្អួតឈាមអត់បានទេ ចាំបើក skin lens slot អត់បងខ្ញុំអត់ចូលចិត្តលេង lens slot ទេបាទចានេះបានសារគេអូខេសល់900 diamond ណាតាសល់900ទៀតទុក giveaway ចិត្តចិត្ត giveaway ទេណាបងប្អូនគ្នាកុំភ្លេចចូល subscribe channel ខ្ញុំទាំងអស់គ្នាណាបាទ AK2 Cambodia នៅក្នុង YouTube អញ្ចឹងខ្ញុំនឹងលេងខ្ញុំនឹងលេង giveaway skin ប្រហែលជា3 2 3គ្រាប់ទៀតណា skin epic បាទ Please ban ចាំកុំភ្លេចចូលទៅ subscribe ម្នាក់មួយទៅហើយ លក្ខខណ្ឌដដែលដដែលអត់ពិបាកលក្ខខណ្ឌស្រួលស្រួលមែនតើបាទលក្ខខណ្ឌបើសម្រាប់អ្នកចាស់គាត់ធ្លាប់លេងវិញគ្រាន់តែចូល share ឲ្យហើយហើយ comment យកតែម្ដងណាអត់ពិបាកទេអូខេអញ្ចឹងឥឡូវខ្ញុំសុំលេងខ្ញុំលេង test skin ហ្មងទៅបាទលេង test skin ហ្មងទៅព្រោះឯងកុំប្រការអីបើសិនជាលេងអត់សូវល្អអីបាទចុះច្រឡំច្រឡំចង់ ban ខ្ញុំ ban idol ខ្ញុំសិនដាក់មួយនឹងមួយសិននេះលេង Bruno ណា ឈូ KS ខ្ញុំអស់150បែនឡៃឡា បាទអញ្ចឹងបាទឃើញស្រាប់ហើយគឺឲ្យតែយើងឲ្យតែយើងចាប់អីមួយមួយគឺមិនងាយទេបាទអ្នកដែលមានសំណាងគឺបានភ្លាមភ្លាមតែអ្នកដែលអត់សំណាងគឺពិបាកហើយ Your team is banning ចឹង skin វាថ្លៃថ្លៃខ្លាំងបងប្អូននឹងស្រាប់ហើយ The enemy is picking ចុះមានអ្នកចូលមកជេរមួយទៀតមានមានរឿងអីគេប្រូបានជេរខ្ញុំប្រូ Bruno ហើយក៏ចុយហើយលេង test skin វគ្គ rank អូ my god បាទផ្លេចគិតឲ្យឈឹងមិញបាទហើយលេង test skin វគ្គវគ្គហ្នឹងដល់កវត្តហើយមិននៅទេបើមិនទៅស្រុកទេក៏ទៅណាឥណ្ឌានេះ អត់យល់សាច់កម្មទេតែពេលអញ្ចឹងអត់យល់សាច់កម្មទេ Guinevere Your team is picking Selena វាបាយចឹងហើយ បាទចឹងអ្នកទាំងអស់គ្នាសម្រាប់អ្នកដែលចង់ដាក់ diamond គឺចាំបន្តិចទៀតណាខ្ញុំលេងអត់អត់ជួយទេនិយាយតែខ្ញុំឡាយអត់ជួយឡាយតែមួយផ្លែដែរទេព្រោះអីក្រែងលោគាត់ចាំយូរចឹង ក្រើងក្រើងអរគុណមែនតើសម្រាប់ការ share បាទពីបងប្អូនទាំងអស់គ្នាបាទអរគុណមែនតើខ្ញុំការចាប់ការចាប់ skin K វិញសំណាងមែនតើចាប់ទៅបាន3 3ផ្លូវហ្មងសំណាងមែនតើដល់ពេលមកចាប់ skin Bruno ទៅជាអញ្ចឹងអត់ជុលទេដល់ពេលអញ្ចឹងអស់ឡើងចូល8 9000ឯមុនហ្នឹងបាទมันលេងសើចណាហើយនឹងបើសិនជាយើងទិញតាមនេះណាអ្នកទាំងអស់គ្នាបើសិនជាអត់ទិញតាមតាមខ្ញុំទៀតអានឹងកាន់តែសយធំណាបងប្អូនអស់ច្រើនខ្លាំងណាតែបើសិនតែទិញតាមខ្ញុំអានឹងវាអស់រៀងតិច បើសិនតែយើងទិញតាម Mastercard យើងគិតធម្មតាវិញអស់ច្រើនខ្លាំងលុយកាក់ skin ចំលេងសើចឹងកុំជេរគ្នាប្រូអើយអត់ប្រយោជន៍ទេកុំជេរគ្នាអឺម្ដាយឪពុកយើងគាត់អត់បាន ដឹងអីទេណាគាត់អត់បានដឹងអីទេអញ្ចឹងយើងកូនកូនប៉ះពាក្យសម្ដីគ្នាយើងលេងត្រឹមគ្នាឯងបានហើយកុំដល់គាត់វាអត់មានបានអីវាបានតែបាបកម្មនរក ជន់ក្បាលយើងអញ្ចឹងណាអញ្ចឹងវាអត់មានបានអីទេបាទព្យាយាមអឺចង់និយាយថាធ្វើម៉េចឲ្យយើងមានសុជីវធម៌គុណធម៌នៅក្នុងខ្លួនហើយឥឡូវគឺយើងដល់ខែបុណ្យខែទៀនទៀតណាតែពេលយើងជេរឪពុកម្ដាយគ្នាអញ្ចឹងវាអត់ល្អទេបាទ បើសិនតែយើងខឹងគ្នាឆ្លោះគ្នា ដាក់គ្នាទៅចង់ជេរគ្នាអីយើងជេរត្រឹមខ្លួនយើងទៅគាត់អត់មានដឹងអីផងហ្នឹងបាទគាត់អត់ដឹងទេបើសិនតែគាត់ដឹងមិនថាទេអូ my បាទអូ my god bro បាទចឹងសម្រាប់បងប្អូនដែលចង់បាន account មាន skin cuisine មាន skin k show អីអាចតាក់ទងខ្ញុំបានតម្លៃទៀបទៀបបាទទៀបទៀបមែនតើឥឡូវណាតម្លៃទៀបទៀបមែនតើ ចង់បានចង់បាន KL ក៏បានចង់បានមិនក៏បានឯងមានទាំងអស់តែម្ដងតម្លៃបើតម្លៃទៀបទៀបបាទអញ្ចឹងយើងមិនចាំបាច់និយាយទៅបើសិនជាដូចខ្ញុំថាអញ្ចឹង hero បើសិនជាយើងបង្កើតលេងថ្មីយល់ល្អគួរទិញគេតែបើសិនជាយើងបើសិនជាយើងដូចថា hero របស់ខ្ញុំវាធំឬក៏ចង់ផ្លាស់ប្ដូរអញ្ចឹងអាហ្នឹងយើងចេះចាប់ skin ទុកលេងទៅបាទតែបើសិនជាយើងលេងថ្មីថ្មីមិនបាច់ទេ ទៅហើយបាទកាមហេរ៉ូមុនខ្ញុំមានតែខ្ញុំអត់លេងហ្នឹង skin ហ្នឹងហេរ៉ូមុនមានតែដាក់ផាច់បាទហេរ៉ូមុនមានអូបាទចាញ់ចាំងតែម្ដងបាទសោកជូនមែនទេចុយហើយបើនឹង3ឆ្នាំទៀតចេញមកមែន ចុយខ្ញុំអត់អឺទៅដាក់ flicker ចុយខ្ញុំថា hero នេះគួរតែកុំដាក់ flicker ណា 10 Pro Vorinai You feel that? Initiate retreat. I'm on top of the world. Ha. Trời. Oh, sorry. Lên đài mà chớp không, pro chớp không? ចូលដើរយឺតល្អម្លេះ anh mùi từ mùi màu bạn đang ọt xong sai với ở sơ sưu chặt màn đấy xa này bà ở sơ sưu chặt màn đấy để xa nhòi ជួយមក x x x x box លេងបាត់ x box លេងបាត់ហើយខ្ញុំចង់ sell account គូស៊ីន account លើច្រើនណាស់អ្នកទាំងអស់គ្នាច្រើនមែនតើខ្ញុំលក់អត់តន់ទេមួយថ្ងៃខ្ញុំលក់បានតែ3ឲ្យទេលើ3ខ្ញុំលក់អត់កើតច្រើនពេកបងប្អូនច្រើនពេកអ្នកទិញតិចអ្នកអ្នកអ្នកលក់ច្រើនពេកណាលក់ច្រើនមែនតើហ្មងយកតាណាអត់អស់មក account ឡើយ បើអ្នកខ្លះវិញដាក់លុយ account ទូចអស់ឡើង2 300ដុល្លារហើយបានមករនេះអញ្ចឹងពិបាកដែរ Initiate retreat. នេះសិនទៅអីតុបតុបសិនទៅប្រូអើយ Initiate retreat. You feel that? អូខេណៃ ខ្ញុំដឹងថាអាហ្នឹងវាពេលទាត់ទៅវាឡងវាឡងវាឡងដល់ពេលអញ្ចឹងអញ្ចឹងវាអាចនឹងប៉ះពាល់ដល់អាយុជីវិតគូហ្វ្រាអឺឥឡូវពិបាកលេងអត់ទេខ្ញុំលឺសូគេនិយាយគ្រប់គ្នាបាទអ្នកលេងនៅអ្នកលេងមួយខ្ញុំគេនិយាយចឹងដែរចុំដាច់ត្រេតអស់លេងបាត់ហ្នឹងម៉ែអាថ្លែនសាហាវហ៎ហើយមិនចឹងអូធ្វើស៊ីផ្លូវចាត់ដល់ហ្នឹង គេថាលើបាសលេងប្រូណូឥឡូវបាទឥឡូវយើងរត់រត់សិនទៅប្រូចេះលេង Bruno អត់នឹងអត់សូវចេះលេងទេ ប្រូអត់សូវចេះលេងខ្ញុំតេស្ត skin ទេប្រូហើយតេស្ត skin ច្រឡំមកតេស្តវគ្គ rank ទៀតបាទ set មែនតើ nhưng mà thả ba lên đi tới lên ăn tích tôi cho nó Trời cô bạn Bi ចុយអើយកន្លាមអាំស៊ីមួយទៀតហ្នឹងមិញអើយដល់កតត់វាតត់ជឿតពេកមិញតត់ជឿតមែនតែនហ្មងក្តៅបាត់ហើយបលយោកន្លាមីនីអេកហ្នឹងមិញដល់កអមអមមកលេង solo នេះធ្វើបាបខ្លួនឯងត្រូវទេប្រូអមអមតោះយើងមានអ្នក support យើងអញ្ចឹងណាមានតែងមានអី support យើងអញ្ចឹងទៅបើអត់មានតែការទេជុំមកស្ដាយដល់កមិញទាត់ ដៃវាចុចយឺតពេកដៃចុចយឺតមែនតើមកគ្រាប់ទៀតទៅបានហើយមិញស្ដាយដល់កបដ ாய் មិញចប់និយាយចាប់បានមួយអត់ចាប់បានអត់ចាប់បានអត់ ញយអាមនុស្សមិនវាយបងជួតោះអាក្រក់អាក្រៃដែរតាមានអីខនបើដែរបុកដៃមិនតាមណាបងចង់ដាក់ដៃមិនឆាតចូលពេកបងឆាតចូលពេក ខ្ញុំអត់សូវចេះលេងទេគ្រាន់ថាយើងយល់ពី skill របស់វាដែរអញ្ចឹងណាប៉ុន្តែបើថាឲ្យបកកាយលេងអត់សូវបកកាយលេងទេបងប្អូននិយាយត្រង់ហ្មង Hey very nice kick give me the ball We're ahead in goal តែ complete late game វាយស្រួលហេរ៉ូ I'm on top of the world ចុយមកងាប់អស់នេះបាទដាក់ប្រូដាក់ទៅប្រូដាក់ទៅដាក់ទៅដាក់ទៅងាប់អស់គេទាំងអស់រត់លឿនរត់រត់រត់លឿនរត់រត់ hack skin man បងញយគាត់អត់ hack ទេគេចង់ការទេប្រូ hack skin ដែរប្រូ hack skin យើងគួរតែ mà hero dân យើងវា skin ប្រហែលទេ300ជាង skin ដែរទេ KOS all ចឹងណា Our turret under attack slain I'm on oh, một ban the world Your em destroyed cứ turret em sorry លេមអមបានអ្នកកាងយើងអែមមកគឺលេងអែមនៅនឹងឯង ទៅរកបើស៊ីសិនឯងដកដកសិនមកឯងសូវល្អសោះញយញយល្មងចឹង ដូចរៀងស្រួលខ្លួនណែប្រូស្រួលខ្លួនណែអត់បានទេណាអ្នកលេងជើងថ្មីបាទសូមគ្នាយើងជួយ clear ទៅខាងលើបន្តិចមក Hey very nice kick give me the ball ឥឡូវ skin K ឥឡូវថោកអាថោកមែនតើ skin K មិនចេះថា skin K ថោកពេកចាប់អ៊ីដរ៉ាមួយទៅប្រូញយអូខេណៃវិញណៃណៃវិញអូខេអូខេល្មិចចេះបាទ រែងសានឹងអាចបានសង្ឃឹមបានបានឡើងមកគ្រាប់ដែរឬទេបាទអ្នកទាំងអស់គ្នាឥឡូវមេឃភ្លៀងបាត់ទៅហើយបាទសូមអធិស្ឋានពិតមែនណាអញ្ចឹងប្រហែលជាខ្ញុំឡាយមកវគ្គនេះហើយខ្ញុំឈប់លេងក៏មិនដឹងបាទខ្ញុំមើលសិនបើសិនជាភ្លៀងតិចតិចអត់អីទេបើភ្លៀងខ្លាំងព្រោះដូចខ្ញុំថាអញ្ចឹងវាលឺសំឡេងភ្លៀងចូលខ្លាំងពេកបាទអញ្ចឹងអធិស្ឋានតិច ไวเบอร์แล้วนั่ง Attack the Lord ย่อยแยะๆเคลียร์เกย์แล้วมันกับน้อแยะๆด่าเกย์จัง bro Request đó sao này nhầm đó sao này nhầm mà vay đi sao này Phải tần vay đi Chẳng lấy ai thăm mình lẹt đi xuống lên មើល client គឺថាជាប់